បអរពិធីបុណ្យភ្ជុំបិណ្ឌសូមជូនពរដល់ប្រជាជនខ្មែរទាំងអស់ទទួលបាននូវសេចក្តីសុខសុភមង្គលគ្រប់ក្រុមគ្រួសារនិងរកទទួលទានមានបាន ប្រាក់កាសហូរចុះក្រាស់ក្រៃលៃលោកសន្សំទុកសម្រាប់កូនចៅជាពិសេសសូមឲ្យការធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព មុំទៅវត្តណា វត្តបឹងតនសាឬមោហាតុបវត្តឃ្លាំងសំរងស្រលងទំនប់ប្រពោសំណប់បងជូនកំដរ ជួបមានស្នេហ៍អូននារីខ្មែរសុំរងពោផងសុំចំនិស័យស្រីហើយនឹងបងសុំម៉ែផ្សំគុំធ្វើជា គាត់បឹងទន់សាឬមោហៈតុបគាត់ក្លាំងសំរងស្រលងទំនប់ប្រពោះ បន្ជុំមុំទៅវត្តណា វត្តបឹងតនសាឬមោហាតុបវត្តឃ្លាំងសំរងស្រលងទំនប់ប្រពោសំណប់ ងបានជួបមាស្នេហ៍អូននារីខ្មែរសំរងពោផង សំចំនិស័យស្រីហ